Hello Umuklang Spray on lên chừng Ôi ật <laughs> Ai tuyệt nhẹo rồi Hello Cho con nhẹ មើលច្បាស់ហើយបងប្អូនមើលច្បាស់ទេមកចំដងដែរបានឡាយទេនេះច្បាស់ណាប់ចិត្តមកញ៉ាំស្វាយមួយចែមអ្ហា ចេហើយដល់ចិត្តឆ្ងាញ់ណាស់បងអើយចាបងឆ្ងាញ់ញ៉ាញ់ញ៉ាញ់ញ៉ាញ់ញ៉ាញ់ស្អុយពេញកន្ទប់នេះបង ស្អុយពេញបន្ទប់ហើយណាចាអឺនិយាយពីថាទៅណាក៏មិនភ្លេចដែរនេះតាមពិតបងប្អូនខ្ញុំដកគៀមតលដល់ពេលចឹងទៅខ្ញុំញ៉ាំញ៉ាំអីញ៉ាំចឹងចឹងមិនទាន់បានដែរតែខ្ញុំឃ្លានពេកហ្នឹងមកអឺញ៉ាំ ខ្ញុំទៅមកពីរោងចក្រ Colossi ខ្ញុំទៅមកពីរោងចក្រ Colossi បងប្អូនតែខ្ញុំមិនទាន់បានផុសឲ្យបងប្អូនមើលស្អីប្រើខ្ញុំផុសហើយបងប្អូនមើលច្បាស់ហើយមើលច្បាស់តិចតិចអត់ លេចដាច់អត់បងប្អូនខ្ញុំថ្ងៃនេះអើយមកសស្អាតដូចកមុំប្រាប់ផលិតផល NNP បងឥឡូវបងប្អូនទាញតិចខ្ញុំនៅណាអឺអឺញ៉ាំឲ្យទាញខ្ញុំមិនទាន់បានញ៉ាំហ្នឹង nhưng mình nhầm ở đây nhưng mà bằng ổn nhưng mà ăn chim mình nhâm cho nè Đấy ខ្ញុំនៅណាបងប្អូនតើខ្ញុំនៅឯណាទៅដល់ពេលបងប្អូនទាំងអស់គ្នាថាខ្លួនឯងមិនដឹងខ្លួនឯងនៅណាខ្ញុំមិនដឹងតើខ្ញុំនៅឯណាទៅស្អាតតែបងប្អូនទេសភាពគេស្រស់ស្រាយណាតែខ្វះសក់ខ្លី មកពីយប់ឯងបងប្អូនអីតែខ្ញុំឲ្យមកមើលផលិតផលខ្ញុំប្រើតិចអុយញាក់បាត់ញាក់នេះផលិតផលជេប្រើឈុត make up ONP មកឡាំងពេញបឹកនេះណានេះផលិតផល NNP តែនតែនតែនតើណាគេភ្លេចដែរចាតើណាគេមិនភ្លេចដែរចាអីយ៉ាតើណាគេមិនភ្លេចដែរចាស្នាយខ្ញុំមិនឯកកេងមកខ្ញុំអូខ្ញុំជួយជួយខ្ញុំឲ្យបងប្អូនមើលផ្កាខ្ញុំទូបានផ្កាប៉ុណ្ណាណៃហ្នឹងណា ណែតែតែតែអ្នកនេះខ្ញុំមកថៃខ្ញុំមករោងចក្រថៃខ្ញុំមករោងអឺខ្ញុំមករោងចក្រ Colossi Q10 ណាបងប្អូនមើលផ្កាខ្ញុំតិចតែតែតែយេយេស្អាតទេចាស្អាតទេចា Hello អូសង្ស័យបងប្អូនមើលច្បាស់ហ្មងគឺ សង្ស័យបងប្អូនមើលច្បាស់មកតាក់តាក់មែនតាក់តាក់មែនបងប្អូនអឺតាក់តាក់មែនតាអឺជួយខមមិនជួយខមមិនតិចមើលតាក់តាក់មែនបងប្អូនបងអធិស្ឋានខ្ញុំអត់មានលក់កាបូបទេណាបងខ្ញុំសង្ស័យនៅតាក់ហ្មង បងបងប្អូនយើងពិបាកមើលចឹងណាតែមែនបងប្អូនសហការីយើងជួយឆ្លើយតិចមកអូនអឺតែអត់ស្លេកបាត់នេះមិនតមកទឹកហ្នឹងតមកពីរោងចក្រមិញហ្នឹង បងប្អូនតែអត់បងប្អូនមើលស្រួលអត់ចាក់ការស្រស់ស្អាតអូយអរគុណច្រើនបងស្រឡាញ់រីចិត្តធေါ်ខ្លាំងណាស់អរគុណច្រើនបងអរគុណខ្លាំងខ្លាំងណាស់បងណាចាមកញ៉ាំស្វាយមួយញោមទេចាអឺ រៀងព្រើអីកុំឲ្យដាច់ដាច់ដាច់ទេណាប់ចិត្តយើងមិនទៅអ្នកសុំសេវាចុះខ្ញុំឡាយសេវាទូរស័ព្ទនោះខ្ញុំប្រើ Wi-Fi ផង Wi-Fi នេះអត់ស្ដាប់ ថ្ងៃហ្នឹងហើយខ្ញុំទៅមកពីរោងចក្រនេះ Colossi Chutan ណានេះបងប្អូននេះឆ្នាំសលេពេលណាអឺមួយថ្ងៃមកកញ្ចប់តែមួយថ្ងៃមកគ្រាប់បងខ្ញុំញ៉ាំឆ្នាំណាបងណា តែណាសុំគោមួយតែមានមកក្លែកលេខបុកទីតាំង10ចិត្តណាតក្លែកលេខទូរស័ព្ទបុកទីតាំងវ៉ែវអឺ ត្រីមង្គលស្រឡាញ់សេងដាណាខ្លាំងណាស់អត់យល់មកអីសេចូលឡើងឡង ឲ្យទៅមកខែញឹកឡើងហ៎បងគីឡូឲ្យញ៉ាំឡើងតែមកខ្ញុំឥឡូវញ៉ាំច្រើនណាស់នេះមកស្វាមិញអត់ស្វាមថ្ងៃខ្ញុំឡើងផ្ទះហើយខ្ញុំស្វាមខ្លាំងឥឡូវដល់ពេលខ្ញុំឡើងដាក់កាមេរ៉ាចិត្តថាខ្ញុំខ្ញុំធាត់ថាខ្ញុំឡើងគីឡូ អត់យល់អត់យល់ទេបងចង់បាន Colossi Shooter តម្លាក់លេខបូគីតាំងហ្នឹងណាខ្ញុំដឹងថាអត់តែរៀងព្រើព្រើ fan យើងបាក់មើលហើយ view អត់សូវនៅមើលទេព្រោះវល់មុខហ៎តែខ្ញុំនឹងគេអូហូយចង្អាប់ច្រលងាប់ងើខ្ញុំមើលទេ អរគុណបងប្អូនអស់គ្នាគេដូរឈ្មោះ ហ្វេនវាចាប់ជុលនិយាយមែនគាត់ BA អត់ឃើញណាគេរៀងរៀងស្អាតតិចចាប់ជុលហ្នឹងអ្នកស្រីដាំទ្រូងស្អាតណាស់ ត្រាលេលៀបប្រចាំទ្រុងបងឥឡូវខ្ញុំថ្ងៃនេះខ្ញុំនៅថៃហើយខ្ញុំមកហុងចាក់ហើយស៊ីស្អាតយកមកផុសជូនបងប្អូនមើលណាតើបងប្អូនតើ នរណាគឺចង់បាន color six ជួយថាបងជួយតម្លាក់លេខបូកទីតាំងណាចង់បានសារាយបងតម្លាក់លេខបូកទីតាំងដូចគ្នាណាខ្ញុំទៅណាក៏ដោយខ្ញុំអត់ភ្លេចទេពីមុខនឹងព្រោះខ្ញុំញ៉ាំរងថ្ងៃអូយហើយឡា好啦，好啦。 You can't be my own. Nhóm, anh à, mình lại do nhóm bờ. Anh à, mình lại sẵn. Anh à, mình lại sẵn nhóm. Nhà lụa chơi trên lệp tổng ngoan Đơn chủ tỷ lệ bốc tí tăng nẹ quật trong dô sật ở Thôi là xin chú thân bóng nát Miên bộ mổ sân nát bóng Chứ ngờ bóng chui lại lấy bốc tí tăng nẹ quật trong ăn hoặc là xin chú thân Sài nâng khôn Mệt bông thôi Thôi là Chăng chôl tơ mơ một đòn Lại phần này phần nè nè sẽ được Chà bông ở bông ai chôl tơ mơ Ờ Mà hai mươi bịch trong bàn bông nè Chàng អូយហូរទឹកមាត់ឲ្យស្វាយ បងជួយតម្លាក់លេខបុកទីតាំងអ្នកក៏ចង់បានកម្មវិធី promotion policy free pen មកណាចាមកកំប៉ុង12ដុល្លារញ៉ាំទៅជួយធ្វើឲ្យស្បែកយើងសចេញមកខាងក្នុងហើយជួយធ្វើឲ្យអឺអឺមុខយើងបាត់ជាប់បាត់មុនអីចឹងណាបងប្អូនចាហើយខ្ញុំហូបស្រាយខ្ញុំហូបស្រាយ ស់ចំនួន3កំប៉ុងពេលហូបទៅស្រួលខ្លួនមែនតែនតែឡើងគីឡូខ្លាំងណាស់បងអត់ចង់ឡើងគីឡូបងញ៉ាំស្រាយអត់ចង់ឡើងគីឡូបងញ៉ាំមុនពេលញ៉ាំអាហារកន្លះម៉ោងអញ្ចឹងហ៎បងអូយដាច់ដាច់ដាច់ចឹងបាក់ឡាយដល់នេះដាច់ដាច់ចឹងបាក់ឡាយមែនតា បងជួយតម្លាក់លេខបុកពីតាំងអ្នកគាត់ចង់យក Colossi Colossi Q10 លក់មិនបងចាមកកំប៉ុង12ដុល្លារខ្ញុំដាក់ promotion ជូនបងប្អូនអឺមកកំប៉ុង12បងយក6 6កំប៉ុង57ដុល្លារចែកទៅនៅសល់តែមកកំប៉ុងដូចជា9ដុល្លារ5កែចាអូនៅខាងមុខខ្ញុំនេះស្រស់ស្រាយបងប្អូននេះណាស្រស់ស្រាយមែនតើខ្ញុំនិយាយនិយាយមើលរហូតញ៉េ នៅមុខមុខខ្ញុំហ្នឹងគឺស្រស់ស្រាយមែនតើបងចង់បានតម្លាក់លេខបុកទីតាំងអ្នកគាត់ចង់បានជាមួយនឹងអឺ Colossi Q10 ណាចាមកកំប៉ុង អូយបងប្អូនតម្លាក់លេខបុកទីតាំងអ្នកដែលគាត់ចង់បានជាមួយនឹងអឺ Color CQ10 ណាចាមួយកំប៉ុង12ដុល្លារបងប្អូនអ្នកដែលគាត់មានមុនមានជាប់មានស្នាមគាត់ជួយតម្លាក់លេខបុកទីតាំងអ្នកដែលគាត់ចង់បានជាមួយនឹងកម្មវិធី promotion ពិសេសណាចាអឺ Color CQ10 ខ្ញុំញ៉ាំរាល់ថ្ងៃបានផលណាស់ចាបងអរគុណច្រើនបងអរគុណចាអ្នកដែលគាត់ចង់បានជាមួយនឹងសាច់ស្អាតសាច់ចាំក្មេងជាងវ័យបងជួយតម្លាក់លេខបុកទីតាំងអញ្ចឹង អូយតាក់តាក់ចឹងបាក់ឡាយដល់នេះអឺ Classic Q10 ហើយនិងសារាយសមុទ្រគឺខ្ញុំមានដាក់ promotion ជូនដូចគ្នាណាបងបងណាចាអឺពីព្រោះអីគេដោយសារឥឡូវនេះគឺខ្ញុំមកថៃហ៎ដល់ពេលចឹងទៅចាខ្ញុំមកថៃខ្ញុំឡាយជូនបងប្អូនទាំងអស់គ្នាអ្នកដែលគាត់ចង់បាន ជាមួយនឹង Colossi Q10 ចង់បានសាច់ស្អាតហើយនឹងចង់បានបាត់បាត់មុនបាត់ជាំថ្ងៃនេះគឺខ្ញុំមករោងចក្រ Colossi Q10 ផលិត ផលិត Colossi Shuten ផ្ទាល់តែម្ដងប៉ុន្តែខ្ញុំអត់បាន live ជូនបងប្អូនដោយសារយើងរវល់ជួបភ្ញៀវដល់ពេលចឹងទៅយើងអត់បាន live ទេយើងធ្វើជាវីដេអូជូនបងប្អូនអរគ្នាវិញហើយដោយសារ Colossi Shuten យើងលក់ដាច់ខ្លាំងតម្រូវការអត់តាន់អញ្ចឹងមកជំរុញជំរុញធ្វើឲ្យបានលឿនអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាអរគុណអ្នកដែលគាត់ចង់បានជាមួយនឹងសាច់ស្អាតសាច់ស្រស់ខ្ចីក្មេងជើងវ័យអូខេបងប្អូនជួយតម្លាក់លេខបុកទីតាំងហើយមួយវិញទៀត0 សម្រាប់អ្នកដែលគាត់ចង់បានស្បែកស្អាតហើយចង់បាន promotion ឥឡូវមិនថា Colossi មិនថាសារាយអញ្ចឹងបងប្អូនទាំងអស់គ្នាចាអ្នកដែលគាត់ចង់បានជាមួយនឹងផលិតផលពីរប្រភេទនេះអូខេបងបងប្អូនជួយតម្លាក់លេខបូកទីតាំងចា Colossi Shuten មួយកំប៉ុង12ដុល្លារបងណាមួយកំប៉ុង12ដុល្លារបងតម្លាក់លេខបុកទីតាំងឥឡូវ6កំប៉ុង57ខ្ញុំថែមជាមួយនឹងម្សៅផាត់6ប្រអប់ចាហើយនឹងខ្ញុំថែមជាមួយនឹងអឺ អឺអូឈឺថ្មីមែនឈឺថ្មីសាអីបងប្អូនអរគ្នាដែលសារខ្ញុំអឺសេវាដាច់ដាច់ហ្នឹងហើយបងប្អូនហើយសេវានៅថៃអត់សូវមានហ៎ចាថ្ងៃនេះស្អាតអឺសរាយញ៉ាំមិនឡើងគីឡូបងបើសិនជាចង់បានញ៉ាំសរាយឡើងគីឡូបងបងញ៉ាំក្រួយបាយកន្លះម៉ោងអញ្ចឹងណា ហើយបើសិនជាចង់ញ៉ាំស្រាយទៅកុំឲ្យឡើងគីឡូឬមួយក៏ញ៉ាំស្រាយទៅចង់ឲ្យស្រក់គីឡូឬមួយក៏ចង់ឲ្យគីឡូយើងថេរអញ្ចឹងបងអឺញ៉ាំអើបងបងលក្ខណៈថាបងញ៉ាំមុនពេលញ៉ាំអាហារកន្លះម៉ោងអញ្ចឹងណាចឹងទៅហាងមាសស្អែកខ្ញុំទៅដល់ហាងមាសហើយណប់ចិត្តណាស្អែកខ្ញុំទៅដល់ហាងមាសហើយនិយាយរួមទៅគឺស្អែកទៅដល់ហាងមាសចាយចង់ញ៉ាំសារាយ ឡើងគីឡូចង់ញ៉ាំឡើងគីឡូញ៉ាំក្រោយបាយកន្លះម៉ោងចង់ញ៉ាំស្រាយឡើងគីឡូញ៉ាំក្រោយបាយកន្លះម៉ោងបងណា ចាអ៊ុយតាក់តាក់សាហាវហ្វេនហ្វេនច្រើនណាស់រងចាំភាកបន្តចាំមើលភាកបន្តការរៀបការរបស់ idol យើងឆ្នាំក្រោយបងចូលឆ្នាំ2023បងខ្ញុំការ ចង់ធ្វើសង្សារបងត្រីដណាថ្ងៃនេះមានមជីម៉ានអត់ដឹងឯនេះណប់ចិត្តនេះខ្ញុំមិនដឹងថាមានមជីម៉ានសោះថ្ងៃនេះនេះនៅទឹកនៅថៃហាងពេជ្រវិញបងប្អូនអរគ្នាជួបគ្នានៅហាងមីពេជ្រជួបគ្នានៅហាងមីពេជ្រណាចា បងប្អូននៅឲ្យតែតាក់តាក់តាក់ណប់ចិត្តយើងហ្វេនហ្វេននឹងទៅដល់ណាអស់ពិបាកមើលណោះតាក់តាក់រហូតតែឥឡូវឥឡូវចេះឥឡូវបើសិនជាបងប្អូនចាទិញអត់តាន់ឬមួយក៏អីបងប្អូនជួយ inbox ចូល page មែនណាចាហើយខ្ញុំរងងុយទឹកចេញទៅញ៉ាំអីតិចសិនញ៉ាំទៀតហើយខ្ញុំរងងុយទឹកចេញញ៉ាំអីតិចសិនពីព្រោះខ្ញុំទំតាចេញខ្ញុំទំតែម្ដងពីហងចាក់មិនអញ្ចឹងណាដោយសារអឺ ដោយសារខ្ញុំចង់ live ប្រាប់បងប្អូនថ្ងៃនេះអឺយើងស្អែកខ្ញុំទៅដល់ខ្មែរវិញហើយអីកណ្ដាស់ទៀតអូញាក់តោះតោះតោះតោះបងប្អូនអស់គ្នាអូខេសម្រាប់អ្នកដែលគាត់ទិញអត់ទាន់គាត់ ជួយជួយ inbox ចូល page ណាចាហើយមួយវិញទៀតសម្រាប់អ្នកដែលគាត់ចង់បាន Color Q10 អ្នកគាត់ចង់បាន Color Q10 អូខេតម្លាក់លេខបុកទីតាំងចា6កំប៉ុងអឺ57ដុល្លារ ណា6កំប៉ុង57ដុល្លារហើយអ្នកដែលគាត់ចង់បានជាមួយនឹងកម្មវិធី promotion អីផ្សេងផ្សេងអញ្ចឹងគាត់ទិញថ្ងៃនេះទៅគឺមាន promotion ណាចាឲ្យជួយ inbox ចូលមក page ឥឡូវមកចាហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលគាត់អើយតម្លាក់លេខបុកទីតាំងចាអូខេតើមាន promotion ណាយើងទិញឲ្យតន់ណាណប់ចិត្តណាតើមាន promotion យើងទិញឲ្យតន់សំណប់ចិត្តចាភ្ជាប់ពាក្យខែ9មែន idol maybe អរគុណបងប្អូនទាំងអស់គ្នាចារណាសុំពេលងុយទឹកតិចសិនហើយតាមក៏ពិតទៅក៏ឡាយមួយម៉ោងប៉ុន្តែគាត់ថាដោយសារដាច់ដាច់ដាច់ដាច់ចឹងទៅ fan fan គាត់ពិបាកមើលអញ្ចឹងទៅខ្ញុំក៏ពិបាកភ្នែកមើលណាចាំតែខ្ញុំអាន comment ណាក៏ខ្ញុំអានពិបាកដែរអញ្ចឹងវាដាច់ដាច់ដាច់ដាច់អញ្ចឹងមកថាខ្ញុំមកថៃម្ដងម្ដងខ្ញុំអត់ចង់ឡាយទេហើយនៅឃើញថាយើងរៀង clear ពេលតនេដែរអញ្ចឹងទៅចង់ឡាយនិយាយលេងមួយបងប្អូនទាំងអស់គ្នាអញ្ចឹងណា ឥឡូវជំរាបលាបងប្អូនទាំងអស់គ្នាណាចាជំរាបលាណាចាបាយបាយ